បាទជាបឋមខ្ញុំបកណ្ណាសូមក្រាបថ្វាយបង្គំព្រះធរានុត្រៈគ្រប់ព្រះអង្គសូមជម្រាបសួរបងប្អូនជនជាតិខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសជាទីគោរពបានជាទីអ្នកលឹកបាទបាទវិលមកជួបគ្នាសាជាថ្មីម្ដងទៀតកម្មវិធីសម្លេងជនភាពខ្លួនផ្សាយនៅក្នុងเพจក្រុមអ្នកប្រយុទ្ធសន្តិភាពផ្សាយចេញពីអឺរដ្ឋតិចសាសក្រុងដាឡាស់សហរដ្ឋអាមេរិកបាទបាទបាទ ម៉ោងស្មើនេះគឺម៉ោង10ជាងហើយបាទហើយបងប្អូនជនជាតិដែលមានបងប្អូននៅសហរដ្ឋអាមេរិកដែលគាត់មិនទាន់បានចូលសម្រានគាត់ចូលតាមដានទស្សនា បាទថ្ងៃនេះយើងមកជជែកគ្នាអំពីត្រៀមខ្លួនបាទបាតកម្មដេញហ៊ុនសែនបាទ នៅថ្ងៃទី12 12 13បាទប៉ុន្តែការជួបជុំគ្នាគឺថ្ងៃដំបូងគឺថ្ងៃ12បាទហើយហើយចំណែកឯខ្ញុំនោះគឺទៅមុនគេគឺខ្ញុំទៅថ្ងៃទី10បាទបាទទៅខ្ញុំទៅទៅតាមរយៈអឺបាក់សាស្លាប់ដែកបាទខ្ញុំគឺខុសទៅមុនបាក់សីស្លាប់ដែកបាក់សាបាក់សីស្លាប់ដែកបាទអឺ ហើយអរគុណលោកពូឆាំឆាំផងដែរដែលបានទិញសម្បត្តិយន្តហោះហើយឥឡូវយើងពូឆាំកំពូលោកពូឆាំក៏កំពុងទស្សនាបាទបាទហើយអរគុណបងប្អូនជនជាតិហើយក៏សូមស្វាគមន៍បាទបងប្អូនយើងដែលសៀមគឹមជាអឺលីសាឈឹមអឺអេចន្ទ្រាវឌីបាទហើយក៏ដូចជាសនវេហាផងដែរក៏ដូចជាពុឆាំផងដែរបាទ អឺសគុណយុសបាទក៏ដូចជាអឺសុនសែមផងដែរបាទក៏ដូចជាអឺលីសាជីមបាទក៏ដូចជាឆេងគឹមហេងបាទអរគុណបងប្អូនជនជាតិដែលបានចូលរួម តាមដានទេសនានៅការផ្សាយផ្ទាល់ របស់ក្រុមអ្នកប្រយុទ្ធសេនាភីរបស់យើងហើយបងប្អូនជនជាតិថ្ងៃនេះគឺយើងមកពិភាក្សាគ្នាហើយយើងនិយាយអំពីដំណើរក៏ដូចជាការជួបជុំរបស់ពួកយើង នៅពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក នៅ ទូទាំងសហរដ្ឋអាមេរិកតែម្ដងដែល ពួកគាត់មានឱកាសមានពេលគាត់នឹងអញ្ជើញទៅ ចូលរួមបាតកម្ម ហើយគ្រោងគម្រោងរបស់យើងហ្នឹងគឺដូចជា400នាក់ឯណាបាទវាអាហ្នឹងយើងគ្រាន់តែជាគាត់ជាគម្រោងឯងគម្រោងឯងក៏ប៉ុន្តែយើងប្រមូលទិន្នន័យប្រមូលទិន្នន័យអ្នកដែលគាត់មកចូលធ្វើមហាបាតកម្មហ្នឹងហើយសូមបងប្អូន ត្រូវ ដឹងថាមហាបាតកម្មនេះគឺមិនមែនតែពលរដ្ឋខ្មែរបាទគឺមានការចូលរួមពីសហគមន៍ និងសមាគមភូមិដើម្បីលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកហ្នឹង គឺគេមិនពេញចិត្តលោកហ៊ុនសែនហ្នឹងខ្លាំងជាងពលរដ្ឋខ្មែរបាទគេគេគេខឹងលោកហ៊ុនសែនណាអឺក្នុងពេលក្នុងអាណត្តិដែលលោកហ៊ុនសែនធ្វើជាប្រធានអាស៊ានហើយទៅដោះស្រាយនៅវិបត្តិប្រទេសរបស់គាត់ហ្នឹងធ្វើឲ្យវាមានភាពវឹកវរហើយធ្ងន់ធ្ងរកាន់តែធ្ងន់ធ្ងរលើសជាងមុនទៀតអញ្ចឹងហើយបានធ្វើឲ្យ ពលរដ្ឋភូមិមាគេក្តៅក្រហាយជាងខ្មែរទៀតបាទបើបើនិយាយទៅលោករិនរតអឺយើងមិនអាចអឺកណនីពីប្រជាពលរដ្ឋចូលរួមបានឯពេលនេះដោយសារតែ ទី1ពួកគាត់មើលឃើញអំពីទង្វើ ដឹកនាំរបស់ហ៊ុនសែនជាពិសេសគឺអឺប្រមាណឆ្នាំចុងក្រោយនេះក្រោយពីហ៊ុនសែនប្លន់ឆន្ទៈប្រជាពលរដ្ឋហើយរំលាយ គណៈបកសង្គ្រោះជាតិហើយយកអាសនៈជជែកគ្នាអីហ្នឹងឃើញថាជាប្រដ្ឋហ្នឹងគឺគាត់ចាប់ផ្ដើមខឹងសង្វាចាប់ផ្ដើមអឺគេហៅថាទឹកចិត្តរបស់ពួកគាត់ពុះកញ្ជ្រួលហើយអ្វីដែលសំខាន់ទៀតពលរដ្ឋនៅក្នុងស្រុកហ្នឹងដែលមានបងប្អូនរស់នៅឯក្រៅប្រទេសនៅឯសហរដ្ឋអាមេរិកនៅនីសមុទ្រហ្នឹងពួកគាត់ គេហៅថាដាំដាំដូចជាដាំស្វាយដាំបន្លែបង្ការគាត់អត់មានទីផ្សារអញ្ចឹងទៅធ្វើឲ្យពួកគាត់នឹងចាប់ផ្ដើមអឺគេហៅថាអឺគេហៅថាខឹងបាទចាប់ផ្ដើមអឺខឹងការដឹកនាំជាពិសេសគឺទង្វើរបស់ហ៊ុនសែនដែលមិនអើពើមិនស្ដារប្រជាធិបតេយ្យនៅកម្ពុជាហ្នឹងឥឡូវយើងសង្ឃឹមថាបងប្អូនជនជាតិហ្នឹងគាត់ចូលរួមច្រើននៅថ្ងៃហ្នឹងហើយអ្វីដែលសំខាន់ទៀតនោះ អឺចង់ជម្រាបបងប្អូន ជនជាតិថាថ្ងៃទី10 12ហ្នឹងគឺយើងជួបជុំគ្នាធំបាទគេហៅថាថ្ងៃដំបូង គឺយើងជួបជុំគ្នាធំតែម្ដងហើយបើតាមអឺកម្រងហ្នឹងគឺក៏កម្រងទេគឺមានរហូតដល់400នាក់ណាក៏ប៉ុន្តែអឺវាអាច400នាក់ហ្នឹង2ដងទៅ3ដងអញ្ចឹងទៅព្រោះអាហ្នឹងយើងយើងអត់តន់យើងអត់តន់គេហៅថា មានបងប្អូន ខ្មែរនៅ ក្រៅប្រទេសខ្លះគាត់មិនទៅ តាមសាខាទេគឺគាត់មានរថយន្តខ្លួនគាត់គឺគាត់ជិះទៅតាមគ្រួសារគាត់តែម្ដងបាទតាមការពិតទៅទៅគម្រោងធ្វើមហាបាតកម្មនេះគ្រាន់តែដូចថាច្រើនច្រើនគឺច្រើនប្រជាពលរដ្ឋបាទច្រើន ជា ប្រជាពលរដ្ឋដែលគាត់ឈឺឆ្អាលទៅនឹងរឿងប្រទេសជាតិ អញ្ចឹងពួកគាត់ទៅចូលរួមច្រើនហើយពេលនោះបាតកម្មនេះគឺកម្រងនឹងប្រកាស ជា ផ្លូវការ ក្នុងពេលឆាប់ឆាប់ខាងខាងមុខនេះហើយ តែឥឡូវយើងអត់ទាន់ច្បាស់ថា ពួកយើងនឹងជួបជុំគ្នា នៅថ្ងៃណាឲ្យបានជាក់លាក់ហើយចំនួនមនុស្សប៉ុន្មានទេអញ្ចឹងក៏ប៉ុន្តែ គឺវាវាច្រើន វាដឹងតែច្រើនហើយបងប្អូននៅថ្ងៃនោះព្រោះអីដូចខ្ញុំបានបញ្ជាក់អញ្ចឹងវាមានការចូលរួមពីពលរដ្ឋភូមិពលរដ្ឋភូមិដែលគាត់អឺចង់ចូលរួមជាងយើងទៀតហើយនឹងបណ្ដាលប្រទេស មួយចំនួនស្របពេលដែលគេ ប្រជុំអាស៊ានហ្នឹងគឺនឹងមានអឺពលរដ្ឋប្រទេសដទៃដែលគេស្រឡាញ់សិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យក៏គេចូលរួមធ្វើមហាបាតកម្មនឹងដែរ បាទអញ្ចឹងហើយសូមឲ្យបងប្អូនប្រជាប្រដ្ឋខ្មែរដែលនៅសហរដ្ឋអាមេរិកទាំងអស់ដែលស្រឡាញ់ជាតិស្រឡាញ់ទឹកដីចង់ឲ្យមានការផ្លាស់ប្ដូរចង់ឲ្យមានលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា សូមបងប្អូនមកចូលរួមទាំងអស់គ្នាបាទនៅថ្ងៃទី12ខែអឺខែ5បាទខែឧសភា បាទខែឧសភាខែ5បាទក្នុងពេលខាងមុខនេះអញ្ចឹងសូមបងប្អូន ចូលរួមទាំងអស់គ្នាដើម្បីផ្ញើសារ តកាលណាគ្នាច្រើនយើងមានកម្លាំងបាតកម្មច្រើននោះរដ្ឋរដ្ឋាភិបាលលោកโจបៃដិននឹងគាត់មើលឃើញថា ប្រជាពលរដ្ឋមានការចង់មានការផ្លាស់ប្ដូរមែនតើណាអញ្ចឹងអាច្បាប់ដែលគេព្រឹទ្ធសភារដ្ឋសភាគេកំពុងតែរៀបចំអនុម័តឲ្យប្រើប្រាស់ជាផ្លូវការហ្នឹងក៏វាកាន់តែលឿនដែរហើយសម្ពាធ ក៏កាន់ទៅ កាន់តែខ្លាំងទៅដាក់លើរបបលោកហ៊ុនសែនដែរដោយសារតែគេមើលឃើញថាកម្លាំងអ្នកនៅក្រៅស្រុកនិងកម្លាំងអ្នកប្រជាធិបតេយ្យនៅក្នុងស្រុកវាបោកចូលគ្នាខ្ញុំជឿជាក់ថារបបលោកហ៊ុនសែនអត់អាចគេចរួចទេអញ្ចឹងទល់តែខ្មែរអ្នកស្នេហាជាតិទាំងក្នុង និងក្រៅប្រទេស សហការគ្នា ដើម្បីជាតិដើម្បីសង្គ្រោះជាតិយើងអញ្ចឹង សូមឲ្យបងប្អូនចូលរួមទាំងអស់គ្នាបាទនៅថ្ងៃនោះបាទបាទអរគុណដល់លោករិនរតហើយអ្វីដែលសំខាន់នោះអឺគឺការទៀមទារបស់ពួកយើងនឹង ទី1យើងចង់ឲ្យ របបហ៊ុនសែននឹងខ្ជិះប្រជាធិបតេយ្យជូនប្រជាពលរដ្ឋខ្មែរហើយនឹងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបើកលំហសេរីភាព នៅកម្ពុជាហើយនឹងបើកផ្លូវឲ្យថ្នាក់ងំគណៈបក្សសង្គ្រោះជាតិ វិលចូលទៅមាតុភូមិកំណើតដើម្បីហើយចូលរួមការប្រកួតប្រជែងរបស់ឆ្នោត ដោយត្រឹមត្រូវយុត្តិធម៌បាទហើយបងប្អូនជនជាតិមានបងប្អូនមួយចំនួនគាត់ថាយើងធ្វើអញ្ចឹងទៅ ទី1ខាតផលប្រយោជន៍ជាតិធ្វើឲ្យអាប់មុខអាប់មាត់កិត្តិយសជាតិតាមការពិតបងប្អូនពលរដ្ឋខ្មែរគាត់ស្រឡាញ់មុខមាត់ស្រឡាញ់កិត្តិយសជាតិណាស់ក៏ប៉ុន្តែហ៊ុនសែនទេ ដែលគាត់មិនស្រឡាញ់ កិត្តិយសជាតិហើយមិនចង់ឃើញគេឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិស្អាតស្អំគេហៅថាល្អប្រសើរបងប្អូនជនជាតិពលរដ្ឋខ្មែរគាត់ទៅបាតកម្មទី1គឺគាត់មានតែសម្លេងឯងហើយបេះដូងរបស់ពួកគាត់គាត់ចង់ឃើញប្រទេសកម្ពុជា ជាពិសេសគឺហ៊ុនសែនហ្នឹងដឹកនាំកម្ពុជា ឆ្ពោះទៅរកភាពរុងរឿងរីកចម្រើន មានសេរីភាព មានលទ្ធិប្រជាធិបតេយ្យពលរដ្ឋរស់នៅ ក្នុងភាពសម្បូរសប្បាយដោយសាររដ្ឋអាមេរិកណាបងប្អូនជួយជឿកលេចមើលសួរថានៅពេលដែលពលរដ្ឋរស់នៅសុខស្រួលសួរថាតើពលរដ្ឋគាត់អាចទៅបាតកម្មទៅទៀមទាបានទេដោយសារអីបាតកម្មទៀមទានេះគឺដោយសារតែហ៊ុនសែនទេដឹកនាំប្រទេសវាអត់មានសេរីភាពអត់មានប្រជាធិបតេយ្យ ស្របពេលដែលខ្លួនឯងនឹងប្រកាសថាប្រទេសកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបកហ៊ុនសែនបង្កើតគណៈបកអាយ៉ងគណៈបកអំពិលអំពែគណៈបកអាបនឹងដើម្បីអីដើម្បីយកអាខៅថាអាលទ្ធិប្រជាធិបតេយ្យคล้ายៗហ្នឹងយកទៅបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញវាអត់ចូលដោយសារអីគណៈបកទាំងអស់នោះវាអត់មានកម្លាំង អត់មានសម្លេង ទៅប្រកួតប្រជែងជាមួយហ៊ុនសែនហ៊ុនសែនប្រៀបបាន ដូចជាមនុស្សធំចឹង បាទហើយអាគណៈបក7ពេកហ្នឹងដូចកូនងាមិនទាន់កើតចឹងបាទអ្នកខ្លះមិនទាន់កើតហើយអ្នកខ្លះក៏កូនងាអឺកើតមកគាត់យំទាទឹកដោះពីហ៊ុនសែនបៅហ្នឹងបាទអាហ្នឹងបងប្អូនអញ្ចឹងវាអត់តលយៈភាពគ្នា ហើយគណៈបកដែល មានការប្រកួតប្រជែងត្រឹមត្រូវហើយគីឡូស្មើគ្នាមានតែគណៈបកសង្គ្រោះជាតិទេក៏ប៉ុន្តែ បច្ចុប្បន្ននេះយើងមើលឃើញមួយទៀតនៅពេលដែល អវត្តមានគណៈបកសង្គ្រោះជាតិយើងមើលឃើញគណៈបកភ្លើងទៀនបាទដែលជាក្តីសង្ឃឹម របស់ប្រជាពលរដ្ឋខ្មែរហើយគឺជាសាវតាកៅសាវតាអ្នកប្រជាធិបតេយ្យបាទដែល ស្រឡាញ់យុត្តិធម៌ដែលមានបេះដូង ស្រឡាញ់យុត្តិធម៌ស្រឡាញ់ភាពត្រឹមត្រូវស្អាតស្អំអញ្ចឹងក្នុងនោះក៏យើងជំរុញឲ្យអន្តរជាតិហ្នឹងមើលដំណើរការបោះឆ្នោត នៅ កម្ពុជានៅថ្ងៃទី5ខែ6ហ្នឹងបាទឲ្យអន្តរជាតិចាប់អារម្មណ៍មើលថាតើហ៊ុនសែនបើកលំហសេរីភាពហើយគណៈបកភ្លើងទៀនចូលរួមការបោះឆ្នោតហ្នឹង តើមានការរំលោភបំពាន និងការរឹតបន្តឹងទេ បាទបើសិនបើយើងមិនស្រែកយើងមិននិយាយធ្វើឲ្យអន្តរជាតិគេដឹងឯងគេដឹងតែយើងឈឺអីដូចឧទាហរណ៍ថាលោករិនរតបាទទៅពេទ្យអឺឧទាហរណ៍ថាចុកពោះអញ្ចឹងឧទាហរណ៍ចុកពោះទៅពេទ្យលោករិនរតទៅដល់គាត់អង្គុយធ្វើមិនដឹងគេសួរមិនស្ដីគេសួរ សួរអីចឹងទៅរិនរត់ច្រៀងធម្មតាចឹងទៅ បាទនិយាយអីធម្មតានិយាយទូរស័ព្ទអីធម្មតាសួរថាតើពេទ្យនឹងគេដឹងថាយើងឈឺអីបងប្អូនអត់ដឹងយើងឈឺទេទាល់តែយើង ប្រាប់អាការៈគេ ថានេះខ្ញុំឥឡូវចាប់ដើមឈឺពោះបាទចុកពោះចេះចេះចេះដល់អញ្ចឹងពេទ្យគេចាប់ដើមគេគេមើលបាទដល់ពេទ្យគេមើលគេគេគេគេវិនិច្ឆ័យរោគនឹងពុបទៅ បានគេដាក់ថ្នាំទៅវាត្រូវ ក៏ប៉ុន្តែបើសិនបើយើងអត់មាត់យ៉ាងណាមិញដូចហ៊ុនសែននិងរបបហ៊ុនសែនចឹងរំលោភប្រជាធិបតេយ្យរំលាយប្រជាធិបតេយ្យធ្វើទុកបុកម្នេញប្រជាប្រដ្ឋជាពិសេសគឺធ្វើទុកបុកម្នេញអ្នកប្រឆាំងបាទដូចអញ្ចឹងហើយយើងអត់លឺមាត់យើងអត់ស្រែកប្រាប់អន្តរជាតិអត់ស្រែកប្រាប់អ្នកជិតខាងសួរតែគេដឹងទេបាទគេអត់ដឹងទេអញ្ចឹងការស្រែកការបដកម្មរបស់ពួកយើង មិនមែនទៅបង្អាប់កិត្តិយសជាតិទេ គឺយើងកំពុងតែទៅលើកស្ទួយកិត្តិយសជាតិរបស់យើង នៅពេលណាដែលហ៊ុនសែនងាកមកដើរលើកន្លងប្រជាធិបតេយ្យបើកលំហសេរីភាពវិលទៅរកភាពដើមវិញដែលមានគេហៅថាដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញជាពិសេសនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅក្រុងប៉ារីសដែលហ៊ុនសែនធ្លាប់បានប្រកាសទទួលយកលទ្ធិប្រជាធិបតេយ្យពីអន្តរជាតិយកមកសាបព្រោះនៅកម្ពុជា បាទពេលហ្នឹងនៅពេលដែលហ៊ុនសែនមិនទិនអេរយាប័តនឹងកែប្រែគំនិតរបស់គាត់ហើយវិលទៅរកប្រជាធិបតេយ្យវិញយើងសួរតាតើជាតិយើងល្អឬមួយជាតិយើងអាក្រក់ច្បាស់ណាស់គឺជាតិយើងល្អគេឈ្មោះជាតិកិត្តិយសជាតិនៅលើ ឆាកអន្តរជាតិគឺល្អក្រអូបល្បីរន្ទឺក៏ប៉ុន្តែ នៅពេលដែលយើងមិននិយាយយើងមិនតវ៉ាហ៊ុនសែនធ្វើអីតាមអំពើចិត្ត យើងសួរថាតើកិត្តិយសជាតិរបស់យើងបច្ចុប្បន្ននេះ ល្បីរន្ទឺខាងអីល្បីរន្ទឺខាងរំលោភសិទ្ធិមនុស្សខាងអឺវាយជាបរដ្ឋខាងរំលោភដីធ្លី ខាងទៅកាប់បំផ្លាញព្រៃឈើទៅឈូសផ្ទះប្រជាប្រដ្ឋអាហ្នឹងបងប្អូនអន្តរជាតិដូចជំនាន់ពលពតចឹងយើងនិយាយមិនបានយើងនិយាយអត់កើតយើងនិយាយអត់ចេញ យើងបញ្ចេញសម្លេងរបស់យើងទៅក្រៅអត់បាន យើងសួរថាតើ ពលពតដឹកនាំទៅម៉េចធ្វើឲ្យពលរដ្ឋស្លាប់ជាង3លាននេះបាទហើយគេឈ្មោះជាតិរបស់យើងជាប់អាក្រក់រហូតដល់បច្ចុប្បន្នបាទបងប្អូនពេលខ្លះយើងនិយាយខ្មែរគេគេអត់ស្គាល់ខ្មែរទេក៏ប៉ុន្តែបើយើងនិយាយពលពតគេដឹងហ្មងថាអូប្រទេសបល័យពូជសាសណែឃើញទេអាហ្នឹងវាធ្វើឲ្យអំពើអាក្រក់ហ្នឹងវា សាបព្រោះនៅលើអន្តរជាតិឆាកអន្តរជាតិធ្វើឲ្យគេឈ្មោះកិត្តិយសជាតិរបស់យើងធ្លាប់តែកើនកានមកទៅជាអាប់អោនកិត្តិយសអាហ្នឹងហ៎បងប្អូនអញ្ចឹងសង្ឃឹមថាថ្ងៃទី12ខែឧសភាខែឧសភាគឺខែ5សង្ឃឹមថាបងប្អូនជនរួមជាតិគ្រប់ទិសទី50រដ្ឋនៅសហរដ្ឋអាមេរិកនឹងចូលរួមបាតកម្មទៀមទាឲ្យហ៊ុនសែន ស្ដារប្រជាធិបតេយ្យឲ្យហ៊ុនសែនបើកលំហសេរីភាពឲ្យហ៊ុនសែនគោរពសិទ្ធិមនុស្សគោរពសិទ្ធិនយោបាយគោរពការប្រកួតចូលរួមការប្រកួតប្រជែងនៅក្នុង ការបោះឆ្នោតខាងមុខมันមានអំពើគេហៅថាគេហៅថារំលោភបំពានគម្រាមកំហែងសពគ្រប់យ៉ាងអានេះទាំងអស់នេះហើយដែលយើងចង់បាន យើងមិនមែនទៅចង់ឲ្យហ៊ុនសែននេះណា ខ្មាស់គេឬមួយក៏ធ្វើឲ្យប្រទេសកម្ពុជាអាប់អោនទេយើងចង់ឲ្យហ៊ុនសែនមានមុខមានមាត់បាទក៏ប៉ុន្តែមុននឹងហ៊ុនសែនមានមុខមានមាត់ហ៊ុនសែនត្រូវតែងាកមកដើរលើកន្លងប្រជាធិបតេយ្យស្ដារប្រជាធិបតេយ្យនៅកម្ពុជា ស្ដារសពគ្រប់អីយ៉ាងឲ្យមានអឺសារព័ត៌មានឯករាជ្យឲ្យមានអីចូលទៅមានការិយាល័យរបស់ខ្លួននៅកម្ពុជា ដើម្បីឲ្យពួកគាត់ បំរើការធម្មតាដូចពីអតីតកាលចឹងអញ្ចឹងអត្តអស់នេះហើយដែលយើងចង់បាន នៅពេលដែលហ៊ុនសែនបើកអាហ្នឹងពេលនោះទី1អន្តរជាតិគឺគេមើលឃើញហើយគឺក៏ផ្ដល់ជំនួយគេក៏ជួយគេក៏ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធហើយនឹង EBA និង GSP ឲ្យកម្ពុជាវិញក៏ប៉ុន្តែនៅ ពេលដែលហ៊ុនសែនមិនព្រមស្ដារប្រជាធិបតេយ្យច្បាស់ណាបងប្អូន GSP និង EBA គឺគេអត់ឲ្យទេបាទឥឡូវបងប្អូនកលេចមើលអឺអឺជីវភាពប្រជាពលរដ្ឋនៅនៅឯប្រទេសកម្ពុជា បាទយ៉ាងម៉េចស្វាយបងប្អូនអានោះឯធំស្វាយគាត់ដាំស្វាយបានណាគាត់យកទៅចាក់ចោលបាទ100រៀលអត់មានអ្នកទិញបាទអត់មានអ្នកទិញ ហើយឥឡូវនេះដល់ឋានៈប្រជាពលរដ្ឋកោះហ្មងកោះទាំងរឹសរឹសក្បត់ចោលទាំងរឹសចោលហើយគាត់ថាអានឹងហើយអាពូថោកបាទខ្ញុំគាត់តែលឺពាក្យហ្នឹងឈឺចាប់ជំនួសគាត់ហើយបងប្អូនជួយជាកលេចមកមកមើលទិន្នផលមកមើលស្វាយអាមេរិកដាំស្វាយអត់បានទេដាំបានតែនៅខាង Florida នៅអីគឺដាំបានក៏ប៉ុន្តែនៅទិចសាសនៅអីនេះនៅ New York នៅអីហ្នឹងគឺដាំអត់បានតំបន់តិចគឺវាអត់រស់ទេ បងប្អូនជួយវាកលេចមើលស្វាយមួយផ្លែ20ដុល្លារ30ដុល្លារបាទផ្លែធំធំប៉ុណ្ប៉ុណ្ណេះបាទបងប្អូនកលេចមើលស្វាយស្រុកខ្មែរ1គីឡូ100រៀលមានតែទិញឥឡូវអាហ្នឹងវាខុសគ្នាចុះបើសិនបើខ្មែរយើងបើកប្រជាតបតៃលំហប្រជាតបតៃមានការប្រកួតប្រជែងការចូលរួមបោះឆ្នោតត្រឹមត្រូវយុត្តិធម៌មានគណៈបពប្រឆាំងអឺចូលរួម កែតម្រង់នៃការដឹកនាំចូលរួមកសាងប្រទេសកម្ពុជា យើងសួរថាល្អហើយនៅ ពេលដែលគណៈបកកណ្ដាលអំណាចដឹកនាំទៅចន្លោះប្រហោងឆក់ល្វែងគណៈបកប្រឆាំងនឹងហើយជាអ្នកតម្រង់ទិសឲ្យគណៈបកកណ្ដាលអំណាចនឹងកែតម្រង់នៃការដឹកនាំរបស់ខ្លួនឲ្យត្រង់ផ្លូវវិញវាអត់ខុសពីអឺគណៈបកគណៈបកដឹកនាំប្រទេសប្រៀបបានដូចជាគោអញ្ចឹងបាទដើរទៅវាខុសកន្លងដល់ខុសកន្លងអា គណៈបពប្រឆាំងប្រៀបបានដូចជាអ្នកមើលប្រៀបបានដូចជាម្ចាស់ដែលបគូហ្នឹងពេលដែលគូនឹងដើរខុសផ្លូវអាម្ចាស់នឹងទាញទាញឲ្យដើរត្រូវផ្លូវវិញអានឹងបានគេត្រូវឲ្យមានគណៈបពប្រឆាំងជាភ្នែកជាចំោះសម្រាប់មើលការដឹកនាំរបស់រដ្ឋាភិបាលក៏ប៉ុន្តែឥឡូវបងប្អូនជនជាតិកលែងមើលហ៊ុនសែនជិះសេះលេងដៃនឹងបាទអញ្ចឹងហើយ ធ្វើឲ្យកម្ពុជារបស់យើងធ្លាក់ដណ្ដាបរហូតដល់បច្ចុប្បន្ន ទាំងសេដ្ឋកិច្ចទាំងការអភិវឌ្ឍជាតិសពគ្រប់យ៉ាងគឺកម្ពុជារបស់យើងគឺសូន្យហើយបាទមានតែអំពើពុករលួយ មានតែគ្រឿងញៀនមានតែចោលប្លន់ចោលលួចសពគ្រប់យ៉ាងអានឹងដោយសារអីដោយសារតែខ្វះអឺដៃគូអភិវឌ្ឍខ្វះដៃគូប្រកួតប្រជែងអំណាចបាទអាហ្នឹងបងប្អូនយើងចង់ឲ្យមាន គណៈបពប្រឆាំងដើម្បីប្រកួត ប្រជែងអំណាចឲ្យត្រឹមត្រូវយុត្តិធម៌បាទឥឡូវអរគុណឥឡូវបាទលោករិនរតន៍ដល់មកអរគុណបងប្អូនថ្ងៃ12ខែឧសភាខាងមុខនេះដំណើររបស់លោកហ៊ុនសែនមកសហរដ្ឋអាមេរិកតាមការគាស់បាទតាមការគាស់បាទរបស់រដ្ឋបាលលោកโจ Biden លោក Joe Biden ហៅលោកហ៊ុនសែន មកសហរដ្ឋអាមេរិកនេះ គឺមិនមែនគេហៅមកលើកឲ្យពៀនឲ្យបានសរសើរឲ្យលោកហ៊ុនសែនទេបងប្អូនបាទដោយសារតែសហរដ្ឋអាមេរិកគេបានសម្លឹងឃើញថា រយៈពេលដែលលោកហ៊ុនសែនបដូរវេន ធ្វើជាប្រធានអាស៊ានដល់បងអួតទៀតដល់ពេលអត់អួតបានទេលោកនាងខ្លួនអត់អួតបានទេ ដោយសារតែគេឃើញថាអាស៊ានចាប់ តាំងពីហ៊ុនសែនកាន់ធ្វើជាប្រធានមកវាមានការបែកបាក់វាមានការបែកបាក់អាស៊ាន រហូតដល់លោកហ៊ុនសែនដែលជាប្រធានអាស៊ានគាត់អត់អាចមានលទ្ធិពលលទ្ធភាពអធិពលដើម្បីហៅសមាជិកទាំង9របស់អាស៊ាននេះបាទមកប្រជុំបាទ មកប្រជុំ10បាទបាទទឹក10គាត់មួយអានឹងគាត់ខ្លួនគាត់មួយទៀត9បាទនៅសល់9ទៀតបាទបាទអញ្ចឹងគេមើលឃើញថាលោកហ៊ុនសែនជាអ្នកបំផ្លាញបំផ្លាញអធិពលអាស៊ានដោយសារតែលោកហ៊ុនសែនងងើលលោកហ៊ុនសែនគាត់មីនះ ពេលដែលគាត់ទៅដោះស្រាយវិបត្តិនៅប្រទេសភូមាអាងតែខ្លួនគាត់ជាប្រធានអាស៊ាន មុននឹងទៅគាត់អត់មានប្រជុំអត់មានប្រជុំសម្រាប់ពីសមាជិកអាស៊ានទាំង9នោះបាទបាទដកភូមាចេញទៀតឥឡូវសល់តែ8ទេបាទដល់ពេលអញ្ចឹងប្រទេសទាំង8គេបដិសេធដាច់អហង្ការមិនឲ្យលោកហ៊ុនសែន ទៅជន់ដីប្រទេសភូមា ហើយមិនអោយលោកហ៊ុនសែននឹង ចូលទៅដោះស្រាយនៅវិបត្តិនៅភូមាដោយសារតែគេគិតគេពិចារណាគ្រប់ចុងក្រោយថាសំបីតែប្រេសិទ្ធពិសេសរបស់អង្គការសហជីវជាតិគេសុំទៅជួបជួបជាមួយ អ្នកស្រីអង្សានធូជីដែលកំពុងតែជាប់ឃុំជួប មន្ត្រី របស់ លោកមីនងរាំងហ្នឹងក៏ក្រុមរបបសឹកយោធាលោកមីងលៀងហ្នឹងមិនអោយទៅដែរបាទតែដល់ពេលហ៊ុនសែនហ៊ុនសែនឡើង ធ្វើជា ប្រធានអាស៊ានភ្លាមគាត់ទៅ ប្រទេសភូមាហើយគាត់សុំសុំគេសុំវមីនុងលៀងហ្នឹងទៅជួបធ្វើម៉េចឲ្យបានជួបដើម្បីនិយាយគ្នាហើយដាក់ អឺចុះសន្ធិសញ្ញាចុះកិច្ចព្រមព្រៀងឆប់បាញ់5ចំណុចបាទហើយគេប្រកាសពីទីក្រុងរងគនបាទថាគេជោគជ័យជោគជ័យជោគជ័យមហាត្រចះត្រចង់លោករិនរតអាជោគជ័យនឹងដេកលើយន្តហោះទេណាបាទបាទជោគជ័យមហាត្រចះត្រចង់ហើយរស់សន្តិភាពឲ្យប្រទេសភូមាបាទហ៊ុនសែនថាអញ្ចឹងអញ្ចឹងគេឲ្យប៉ុស្តិ៍ទូរទស្សន៍ ហ៊ុនសែននៅក្នុងប្រទេសហ្នឹងផ្សាយទាំងអស់បាទពីកិច្ចប្រំព្រៀងឈប់បាញ់បត់ឈប់បាញ់នៅប្រទេសភូមាហើយពេលនោះភ្លាមភ្លាមលោកហ៊ុនសែនគាត់កំពុងហោះយន្តហោះនៅលើមេឃបាទហ៊ុនសែនអត់តន់ចុះពីដីផងពេលត្រឡប់មកខ្មែរវិញគឺគេបានទទួលដំណឹងថាកងទ័ពអ្នកតស៊ូដើម្បី ប្រជាធិបតេយ្យនៅភូមា និងកងទ័ព រដ្ឋបហាលោកមាននឹងឡាំងកំពុងបាញ់គ្នាបាទដល់ពេលអញ្ចឹងគេមើលឃើញថាលោកហ៊ុនសែនធ្វើកំហុសឆ្គងមួយ ទៅលើគោលនយោបាយអាស៊ាន ហើយយើងពេលនោះមុននឹងទៅបងប្អូនពេលលោកហ៊ុនសែនមុននឹងទៅប្រទេសពូមៀឃើញថាเพจរបស់លោកហ៊ុនសែនសារព័ត៌មានរបស់ហ៊ុនសែនត្រូវបាន ប្រជាពលរដ្ឋភូមាចូលទៅជេរចូលទៅជេរបតិចផ្ដាសាលោកហ៊ុនសែនសឹងតែថាអត់មាន ខ្មែរយើងចូលទៅ comment ទេបាទវឹកនឹងបងប្អូនឃើញទេរហូតដល់ហ៊ុនសែនបិទ comment បាទបិទ comment ដោយសារតែគាត់ទ្រាំនឹងការជេរប្រមាថពីគាត់សមណាស់ដែរណាប្រជាពលរដ្ឋភូមិអត់បានបាទព្រោះអីក្នុងនាមគាត់ជាប្រធានអាស៊ានគាត់អត់គោរពអត់គោរព សមាជិករបស់ខ្លួនហើយអត់ក៏រូបឆន្ទៈរបស់ ប្រជាពលរដ្ឋអាស៊ាន ដែលគាត់មិនចង់ឲ្យលោកហ៊ុនសែនទៅទៅទៅជួបមេដឹកនាំផ្ដាច់ការមីនអងលៀងនោះបាទព្រោះអីគេ ប្រជាពលរដ្ឋភូមាគេយល់ឃើញថាការទៅជួបលោកហ៊ុនសែនទៅជួបមីនអងលៀងនោះគឺវាធ្វើឲ្យលោកមីនអងលៀងនឹងមានមុខមានមាត់ទេបាទ ដូចទៅបន្ថាត់ត្រាដូចទៅ លើកដំកើងមីនអង្លៀងអញ្ចឹងដូចទៅចូលរួមគ្រប់គ្រងមីនអង្លៀងអញ្ចឹងអញ្ចឹងហើយបាន សមាជិកអាស៊ានរហូតដល់គាត់មកដល់ខ្មែរវិញរយៈពេលមួយខែគាត់កន្លះខែគាត់កោះប្រជុំសមាជិកអាស៊ានហើយអត់មានអ្នកណាគេមកប្រជុំជាមួយហ៊ុនសែនបាទពួកអីគេនិយាយអត់ស្ដាប់ហើយរហូតដល់ហ៊ុនសែននឹងទៅឆ្លោះជាមួយ ក្រសួងការបរទេសឥណ្ឌូនេស៊ីទៀតបាទថាអត់ចេះធ្វើការអឺដូចដូចម៉ាឡេស៊ីឥណ្ឌូនេស៊ីឥណ្ឌូនេស៊ីថាឥណ្ឌូនេស៊ីអត់ចេះធ្វើការបាទហើយដល់ពេលអាឃើញអាត្រង់ចំណុចនេះហើយដែលរដ្ឋបាលលោកโจបៃដិនគាត់ឃើញថាគាត់ត្រូវតែហៅហ៊ុនសែននឹងមកស្ដីឲ្យបាទព្រោះអីលោកហ៊ុនសែនគ្មានលទ្ធភាពក្នុងការកោះហៅសមាជិកអាស៊ានទាំង8ចោលភូមិមួយទាំង8នឹងមកប្រជុំបានទេ អញ្ចឹងតលតែសហរដ្ឋអាមេរិកក៏ហៅអញ្ចឹងហៅហៅនឹងមិនមែនហៅត្រឹមតាលោកហ៊ុនសែនតំណាងអាស៊ាននេះគឺហៅអាស៊ានទាំងបាទទាំងអស់មកចូលរួមប្រជុំនៅសហរដ្ឋអាមេរិកនឹងបាទអញ្ចឹងលោកហ៊ុនសែនមកនេះគឺមករឿងធ្វើឲ្យបែកបាក់នៅ គេហៅមកស្ដីឲ្យរឿងភូមាផងហៅស្ដីឲ្យរឿង មូលដ្ឋានតបនៅសមុទ្រសមុទ្ររៀមសមុទ្ររៀមផងនឹងរឿងរំលាយលទ្ធិវិត័យនៅ ប្រទេសរបស់ខ្លួនឯងផងហើយការ ធ្វើទុកបុកម្នេញគ្រប់រូបភាព ទៅលើសកម្មជននយោបាយកាប់សម្លាប់ចាប់ដាក់គុករហូតដល់សប្តាហ៍នេះអញ្ចឹងហ៊ុនសែនមកនេះមកសហរដ្ឋអាមេរិកនេះ គាត់មិនមែនមកក្នុងនាមជាតំណាងរបស់ពលរដ្ឋខ្មែរគាត់មកនេះគាត់មកតំណាងតំណាងឯកបៈរបស់គាត់តំណាងគណៈបៈឯកបៈរបស់គាត់តំណាងចោលរបស់តំណាងឯកបៈរបស់គាត់បាទមកនៅមកសហរដ្ឋអាមេរិកនេះគឺមិនមែនមកតំណាងជាពលរដ្ឋខ្មែរឲ្យពលរដ្ឋខ្មែរទូទាំងប្រទេសទេអត់ទេ បងប្អូនត្រូវដឹងថារបបលោកហ៊ុនសែនគឺគេអត់ទទួលស្គាល់គេអត់ទទួលស្គាល់ថាជានាយករដ្ឋមន្ត្រីស្របច្បាប់ទេក៏ប៉ុន្តែ ដោយសារតែសហរដ្ឋអាមេរិកគឺទោះបីស្របច្បាប់មិនស្របច្បាប់ គឺគាត់រោមមជ្ឈបាយដើម្បីដោះស្រាយរឿងហ្នឹងបាទអញ្ចឹងឥឡូវនេះ ហ៊ុនសែនមកគឺគេនឹងស្ដីឲ្យតាក់ទងនឹងរឿងស្ដារលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ហើយបើសិនជាហ៊ុនសែនមិនស្ដារលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាបន្តបន្តឲ្យអស់បលាយវែងទៅវែងទៅ ចាប់ចងធ្វើទុកបុកម្នេញទៅលើគណៈបកប្រឆាំងបន្តទៅទៀតអាហ្នឹងគេនឹងរៀបចំដាក់ទណ្ឌកម្មថ្មីអានេះគេមកស្ដីឲ្យផ្ទាល់មាត់បងប្អូនគេអត់ចាំបាច់ផ្ញើសារលិខិតអី ទៅលោកហ៊ុនសែនទេបើថ្ងៃមុនក្រសួងការបរទេសសាររដ្ឋអាមេរិកគេបានចេញរបាយការណ៍ថានៅស្រុកខ្មែរដឹកនាំដោយហ៊ុនសែនគឺមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរហើយលទ្ធិប្រជាធិបតេយ្យដឹកនាំដោយលោកហ៊ុនសែនគឺចាប់ផ្ដើមដើរថយក្រោយនិងមានការផុយស្រួយអញ្ចឹងហើយបានគេមកហៅហ៊ុនសែនមកនេះគឺគេហៅមកស្ដីឲ្យហើយហៅមកស្ដីឲ្យក៏ជាឱកាសឱកាសរបស់ ពលរដ្ឋភូមាដែលរស់នៅសហរដ្ឋអាមេរិកហើយអ្នកខ្លះភេខ្លួនពេលសង្គ្រាមទៅតាមកដែរពេលសង្គ្រាមហ្នឹងគឺគាត់មកហើយគាត់ក្រងនឹងស្វាគមន៍លោកហ៊ុនសែនបាទបាទស្វាគមន៍លោកហ៊ុនសែន នៅថ្ងៃទី12ខែឧសភាហ្នឹងពួកអីគាត់និយាយនោះទៅគាត់មកបាតកម្មគឺគាត់ខឹងខឹងនឹងក្នុងនាមគាត់ជាប្រធានអាស៊ាន គាត់មិនគោរពគោលការណ៍របស់អាស៊ានគាត់ធ្វើអីអត្តនោម័តតែក្រុមខ្លួនគាត់តែឯងអត់ស្ដាប់សមាជិកអត់ស្ដាប់ឆន្ទៈប្រជាពលរដ្ឋថាប្រជាពលរដ្ឋនឹងចង់បានអីហើយគាត់ទៅធ្វើតាខ្លួនឯងឯខ្លួនឯងហ្នឹងវាធ្វើឲ្យពលរដ្ឋហ្នឹងក្តៅកាហាយហើយគាត់ទៅហ្នឹងគឺទៅដោយលោកនេះសកុនថាអញ្ចឹងគឺទៅដូចប្រថាប់ត្រាឲ្យ មានអង្គលាំងមានមុខមានមាត់ចាបាទចឹងហើយបានគម្រោងធ្វើមហាបាតកម្មដ៏ធំមិនធ្លាប់មានទេបងប្អូន ចាប់តាំងពីហ៊ុនសែនហ៊ុនសែនមកអាមេរិកលើកនេះខ្ញុំសង្ឃឹមថា ជាលើកធំបំផុតដែលមិនធ្លាប់មានហើយជាលើកចុងក្រោយរបស់ហ៊ុនហើយក៏លើកចុងក្រោយរបស់ហ៊ុនសែននេះឥឡូវយើងគិតមើលថាហ៊ុនសែនតាមការពិតទៅគាត់ គ្មានលទ្ធភាពមកសហរដ្ឋអាមេរិកបានទេបាទដោយសារតែគាត់មានជាមេដឹកនាំប្រជាការតាមការពិតទៅគាត់មកអាមេរិកបាន គឺដោយសារតែគាត់មានអភ័យឯកសិទ្ធិទូតហើយក៏ជាមេដឹកនាំមួយរូបដែលឡើងដោយសារតែការប្លន់អំណាចបាទអញ្ចឹងទូគេហៅមកនេះគឺមកក្នុងនាមគាត់ជាអឺតំណាងឲ្យរដ្ឋាភិបាលមួយដែលមិនស្របច្បាប់អញ្ចឹង គាត់មកនេះគឺគាត់មកតាមនឹងមិនមកអាមេរិកបាន តែបើសិនជានឹកឃើញហ៊ុនសែនចង់មកអាមេរិកចង់ដើរលេងចង់ព្យាបាលជំងឺសំបីតហ៊ុនម៉ាណែតក៏មកអត់បានដែរបងប្អូនមកអត់បានទេសហរដ្ឋអាមេរិកគេចាប់ផ្ដើមរៀបចំដាក់តនកម្មទៅលើក្រមគ្រួសារលោកហ៊ុនសែនបាទអញ្ចឹងមកសហរដ្ឋអាមេរិកលើកនេះកុំច្រឡំថាលោកហ៊ុនសែនមកបើមកតំណាងប្រជាប្រដ្ឋខ្មែរបាទ អត់ទេបងប្អូនអញ្ចឹងគេមកមកនេះគឺ ទី1គេមកស្ដីឲ្យរឿងវិបត្តិនៅប្រទេសភូមា ដែលហ៊ុនសែនធ្វើខុសឆ្គងកុំមកឆ្គងទី2រឿងធ្វើឲ្យអាស៊ានទាំងមូលបែកបាក់ហើយទី3រឿងសិទ្ធិមនុស្សនិងលទ្ធិជាតិនៅប្រទេសកម្ពុជា ដែលលោកហ៊ុនសែន កំពុងតែ បំផ្លាញនិងកំទេច ព្រោះអីយើងឃើញថាគាត់ក្នុងនាម ជាប្រធានអាស៊ានគាត់អត់មានស្ដារលទ្ធិប្រជាធិបតេយ្យគាត់ក្នុងនាមគាត់ជាប្រធានអាស៊ានគួរតែធ្វើគំរូគេ បាទតែបែរជាទៅធ្វើគំរូអាក្រក់បាទទៅឲ្យអាស៊ានទាំងមូលបានឃើញពីទង្វើ ប្រាច់ការទង្វើល្ងងខ្លៅរបស់គាត់ចឹងហើយបានសហរដ្ឋអាមេរិកគេមើលទៅគេត្រូវតែហៅហ៊ុនសែនមកស្រីឲ្យម្ដង ពួកអីបើមិនហៅមកស្ដីឲ្យម្ដងនឹងផ្ទាល់ផ្ទាល់មុខទេហ៊ុនសែននឹងអត់ញញទេបើសិនជាមិនហៅហ៊ុនសែនមកនិយាយណែនាំតាមតាមសន្តិវិធីហើយលើកនឹងធ្វើមិនបានដូចថាគាត់អឺមិនស្ដាប់ទៀតបាទអានឹងប្រហែលជាក្នុងថៅហើយទៅតែត្រូវហើយបាទបាទអរគុណបាទ អរគុណណាលោករនរតអីបើតាមខ្ញុំមើលណាបាទហ៊ុនសែនមកនេះទី1ដែល ខ្ញុំតាមដានមើលទៅ មិនមែនមកដោយស្មើមុខស្មើមាត់ទេហើយវាយើងក៏លេខអំពីការអញ្ជើញទៀតណាមិនមែនជូបៃដិននឹងអញ្ជើញហ៊ុនសែនផ្ទាល់ទេបាទបើគេឲ្យតម្លៃហ៊ុនសែនណាគឺផ្ញើសម្បត្តិហ្នឹងទៅទៅហ៊ុនសែនផ្ទាល់ហើយគេឲ្យឥណ្ឌូនេស៊ីហ្នឹង ហៅជំនួសបាទហៅជំនួសមកបាទអាត្រង់ចំណុចនេះហើយវាមិនមែនជាការផ្ដល់តម្លៃឲ្យហ៊ុនសែននេះគេហៅថាតល់បាទគេហៅតល់មិនដឹងថាធ្វើម៉េចបើហ៊ុនសែនជាប្រធានអាស៊ានបដូវិនអាហ្នឹងគេហៅថាម្ដងម្នាក់ម្ដងម្នាក់អញ្ចឹងណាបាទហើយវាជាមេដឹកនាំដែលកើតចេញពីការប្លន់អំណាចអឺប្លន់ឆន្ទៈជាប្រវត្តិអានឹងវាប្រទេស ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យគេអត់ឲ្យតម្លៃទេបាទហើយខ្ញុំជឿជាក់ថា នៅពេលដែលហ៊ុនសែនមកសហរដ្ឋអាមេរិកហ្នឹងច្បាស់ជាចូលបៃដិនសួរអារឿងចោតអាមេរិកថានៅអឺពីក្រោយខ្នង ឬសន្តិទភាពជាមួយកឹមសុខាជាមួយអីហ្នឹងអាហ្នឹងគឺច្បាស់គេសួរហើយព្រៀមខ្លួនហើយព្រោះអាហ្នឹងវាតិយុះគេឈ្មោះសហរដ្ឋអាមេរិកបាទ បាទយើងយកកិត្យានុភាពកិត្តិយសជាតិរបស់គេយកទៅលេងសើចវាអត់បានទេអាហ្នឹងហ៊ុនសែនរាល់ថ្ងៃកំពុងតែទៅអាហ្នឹងបាទរឿងលោកកឹមសខាហ្នឹងគឺទៅត្រង់កន្លែងហ្នឹងពួកបើដោះកឹមសខាឲ្យរួចទៅចុះអាមេរិកទៅធ្វើម៉េចបាទឥឡូវសាររដ្ឋអាមេរិកធ្វើម៉េចបើហ៊ុនសែនចោតសាររដ្ឋអាមេរិកនៅ ពីក្រោយខ្នងហើយជាអ្នក អឺរួមគំនិតជាមួយលោកកឹមសខាប្រងផ្ដួលរំលំរបបហ៊ុនសែនអាហ្នឹងគឺវាទៅអត់រួចបើបើបើបើដោះលែងលោកកឹមសខាតតែ ដោះលែងអាមេរិកដែរព្រោះអាមេរិកគេអត់គេគេគេនិយាយហើយគេគេសួរហើយអាមេរិកមួយណាអាមេរិកមួយណាទៅសន្តិភាពជាមួយលោកកឹមសខាហ្នឹងបាទគេសួរចឹងបើចោតចោតគេមិនមែនតែអាមេរិកមួយណាបាទដល់ប្រទេសបាទ ហើយអ្វីដែលសំខាន់ទៀតបងប្អូនហ៊ុនសែននឹងថាម៉េចទេហ៊ុនសែនថារឿងក្តីគឹមសុខាហ្នឹងត្រូវចប់យូរហើយក៏ប៉ុន្តែដោយសារលោកគឹមសុខាហ្នឹងចេះតែហៅអង្គការចេះតែហៅស្ថានទូតនឹងឲ្យចូលស្ដាប់សវនាកាយវាទៅអញ្ចឹងវិញមកពីមេធាវីហ្នឹងបាទហើយមកមេធាវីហ្នឹងអឺចេះតែអឺគេថា អឺមិនចូលរួមគេថាបដិសេធមិនចូលរួមលើកសវនាការអញ្ចឹងទៅវាអត់ត្រូវទេអានេះគ្រាន់តែជាលេសរបស់ហ៊ុនសែនមួយទេហើយបងប្អូនជនជាតិកលេចមើលមួយទៀតរឿងដែលធំជាងគេមួយទៀតណាគឺមូលដ្ឋានតបដែលហ៊ុនសែនអនុញ្ញាតឲ្យចិនមកសាងសង់មូលដ្ឋានតបនៅលើទឹកដី កម្ពុជាវាជាការគំរាមកំហែងទៅដល់ អាស៊ានទាំងមូលហើយនឹងប្លុកអាស៊ានទាំងមូល ហើយមិនតែប៉ុណ្ណោះវាគម្រាមកំហែងទៅដល់អឺហៅសន្តិសុខតំបន់ទៅទៀតអាហ្នឹងលោកលោកនាយកគុណរឿងដែលដែលដែលធនធ្ងររឿងសហគមន៍អន្តរជាតិបាទសហគមន៍អឺរ៉ុបគេមានបណ្ដាញរបស់គេ គេដែលគេស្រឡាញ់លទ្ធិប្រជាធិបតេយ្យដែលគេស្រឡាញ់យុត្តិធម៌បាទប្រទេសសហគមន៍អឺរ៉ុបគេចេញសេចក្តី ថ្លែងការថ្កោលទោសប្រទេសរុស្ស៊ីបាទអង្គការសហជីវជាតិរហូតដល់អនុម័តធ្វើមហាសន្និបាត ដកកៅអីប្រទេសរុស្ស៊ីចេញ ពីអង្គការសហជីវជាតិចោលអាហ្នឹងអាហ្នឹងខ្ញុំនឹកឃើញអាពីអឺដែលអឺសម័យរដ្ឋកម្ពុជាណាបាទសម័យរដ្ឋកម្ពុជាគេដកកៅអីចឹងដែរគេដកកៅអីបយួរចឹងបាទបាទតែដល់ពេលលោកហ៊ុនសែនដែលជាប្រធានអាស៊ាន គាត់អត់មានកោះប្រជុំដើម្បីធ្វើសេចក្តីថ្លែងការណ៍កោតទោសប្រទេសរុស្ស៊ីដែលទៅចូលឈ្លានពានប្រទេសអ៊ុយក្រែនបាទទាំងបំពេញច្បាប់បាទជាតិរបស់អ៊ុយក្រែននិងច្បាប់អន្តរជាតិឥឡូវយើងមើលឃើញហ៊ុនសែននឹងខូចទេហ៊ុនសែននឹងកាន់ជើងពួកកុម្មុយនីសកាន់ជើងទៅតាមចិនទៅតាមរុស្ស៊ីណាអាហ្នឹងហើយដែលមកមកថ្ងៃទី12 13នឹងត្រូវហើយណា បាទដឹងត្រូវបោះណាគេខ្លះទេចាំមើលហើយខ្ញុំជឿជាក់ថាប្រហែលជាលោកហ៊ុនសែនមកថ្ងៃ12ហ្នឹងប្រហែលជារុំតងបាទគេធ្វើប្រក់តងឲ្យដើរអានោះគេធ្វើលូពួកអីគេរក្សាសវត្ថភាពឲ្យលោកហ៊ុនសែនប្រហែលជាគេធ្វើតងជារង្វង់ហ្នឹងធ្វើដូចតយោឲ្យហ៊ុនសែនរុលចូលតាមហ្នឹង ដូចសាមុនទៅ សាមុនលោកហ៊ុនសែនរុលអញ្ចឹងដងហ្នឹងអាហ្នឹងបាទអឺវាជាផលប្រយោជន៍មួយដែលលោករដ្ឋបាទអឺផលប្រយោជន៍ហ៊ុនសែនទី1ពី គាត់ជីប្រង្ការអញ្ចឹងគេមើលឃើញបាទជីប្រង្ការគេរុញតាមអត្តយោនឹងគេមើលឃើញប្រយោជន៍មួយដែរបាទព្រោះអីគេការសហរដ្ឋអាមេរិកប្រហែលជាគេមិនចង់ឲ្យ មានការប៉ះពាល់ធ្វើឲ្យមានកើតជាអំពើហិង្សាអីចឹងណាដោយសារតែប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិកគេខឹងសម្បាហ៊ុនសែនខ្លាំងហើយរហូតដល់ពលរដ្ឋភូមិមាក៏ខឹងខ្លាំងខ្លាំងលោកហ៊ុនសែនខ្លាំងដែរ ចឹងប្រហែលជាអាចលោកហ៊ុនសែនមកហ្នឹងគេដាក់រុនរុនដូចលូចឹងគេដាក់ជារង្វង់គ្របទៅឲ្យគាត់ឡានអែបចូលមកគឺគាត់លូនលូនចូលតាមតាមពងហ្នឹងទៅព្រោះហ្នឹងសវត្ថភាពបាទបាទហើយបើមិនដូចថានៅសហរដ្ឋអាមេរិកគេអាចមានសិទ្ធិគប់គប់គេមានសិទ្ធិចោលរបស់ពងមាត់ដែលពងមាត់ចឹងស្អីដូចរបៀបក្រុងទឹកសុតក្រុងអីចឹងណា ស្បែកជើងអីចឹងលាក់លាក់បាទបាទអញ្ចឹងហើយបានគេរក្សាសវត្ថភាពឲ្យលោកហ៊ុនសែនតែជាអាចថ្ងៃ12ថ្ងៃ13ហ្នឹងគឺគាត់ចុះមកគឺគេត្រូវតាមានលូស្ទង់របៀបលូហ្នឹងឲ្យរលចូលសង្ស័យគេច្រកបាវទៀតទេបាទពួកខ្លាចពួកខ្លាចប្រជា បរតទៅ បាតកម្មភូមិអីនេះឃើញបាទពួកយើងមើលឃើញយើងមើលយើងមើលឃើញ ពីពេលដែលហ៊ុនសែនទៅភូមិបាទ ប្រជាពលរដ្ឋខឹងសង្វាខ្លាំងបាទពលរដ្ឋភូមិមាសដុតពុកធ្វើហ៊ុនសែនមកដុតបាទរូបថតហ៊ុនសែនហើយហ៊ុនសែនអត់ហ៊ានដេកក្នុងស្ថានភាពគេរៀបចំឲ្យដេកយន្តហោះត្រៀមហ្មង ដេកនឹងតកងដែរបាទដេកចាំហ្មងបើថាមិនមកប្រុចទៅហ្មងមិនមកឆេមសិនចោលមុនហ្នឹងអាហ្នឹងបងប្អូនបាទខ្ញុំសង្ស័យថ្ងៃហ្នឹងសង្ស័យច្រកបាវហ្មងបាទច្រកបាវទៅដល់ហ្នឹងរុញចូលរុញតាមអាប្រឡោះហ្នឹងតែម្ដងពួកបងប្អូនកលេចមើល បាទមេដឹកនាំដែលមានកិត្យានុភាពទៅណាមកណាគឺគេចង់ឲ្យហៅថាសេរីភាពហ្មងគឺដើរគេដើរចង់ឲ្យមនុស្សទូទៅ ទូទាំងពិភពលោកឃើញឃើញរូបរាងគេ តែចំណែកហ៊ុនសែនប្រៀបបាន ដូចជាបើនិយាយភាសាអាក្រក់ថាដូចប្រែតចឹងមិនមិនដូចប្រែតពួកខ្លួនគាត់វាអត់ស្អាតដល់អត់ស្អាតចឹងអត់ចង់ឲ្យគេឃើញទេ ខ្ញុំគិតលោកនាងសុខុនដូចនៅប្រទេសតំបន់អាស៊ីដែលគេមកដែលនាយករដ្ឋមន្ត្រីគេមកគេមកប្រជុំអាស៊ានហ្នឹងប្រជា ប្រដ្ឋគេត្រៀមរាប់រយរាប់ពាន់នាក់ដើម្បីមកស្វាគមន៍គេអត់មកបាតកម្មទេគេមកលើកទឹកចិត្តបាទតែហ៊ុនសែនមកអត់បានបាទមកប្រជាប្រដ្ឋរហូតដល់បាតកម្មបាទឥឡូវយើងគិតមើលហុចហុចអញ្ចឹងបានយើងគិតថា ក៏ប៉ុន្តែហ៊ុនសែនក៏ជួលមនុស្សដែរជួលមនុស្សនៅសហរដ្ឋអាមេរិកដែលលោកបោតពាក់ឆ្នាំងអីនឹងអត់ជួលចង់និយាយរឿងជួលមនុស្សបន្តិចបាទតាំងការពិត មនុស្សដែលហ៊ុនសែនជួលនឹងភាកច្រើនគឺមនុស្សពួកស៊ីលុយឈួតសតិអារម្មណ៍មិនគ្រប់ពួកអាសតិអត់គ្រប់ហ៎បាទពួកអាហ្នឹងពីវាវាវាមិនទាំងអស់ទេហើយមួយចំណែកទូចបាទដែលពួកគាត់សតិអត់គ្រប់ហ៎អូ នៅពេលដែលគាត់មកមួយចំនួនបែកពលពតហ្នឹងណាបាទពេលគាត់មកដល់ចឹងទៅ គាត់អ្នកខ្លះចឹងទៅគាត់ខ្ជិលធ្វើការគាត់គាត់ថាខ្ញុំចេះតែភ័យតក់ slot ចឹងទៅគេអត់យកទៅធ្វើការក្រុមហ៊ុនគេឲ្យពួកខ្លាចទៅដល់វាយម៉ាស៊ីនវាយក្រុមហ៊ុនគេបែកបាក់ខូចបាទអញ្ចឹងទៅគេឲ្យឆ្នាំលេបគេឲ្យឆ្នាំរងាប់អារម្មណ៍បាទដល់ពួកគាត់នឹងលេបយូរយូរយូរទៅឈួតមែនតែនឈួតមែនតែន ពេលដែលហ៊ុនសែនដឹកនាំប្រទេសហ្នឹងរំលោភប្រជាធិបតេយ្យអឺគេហៅថាអឺបំផ្លាញប្រជាធិបតេយ្យចាប់ប្រជាពលរដ្ឋដាក់គុកប្រជាពលរដ្ឋស្លូតត្រង់ដាក់គុកហើយគ្មានទីផ្សារដូចសម័យពពកណាគាត់មើលឃើញតែស្អីគាត់សតិអត់គ្រប់ដល់សតិអត់គ្រប់ថ្ងៃ ថ្ងៃមុនដូចទៅបាតកម្មជាមួយប្រឆាំងលោក ប្រធានទៅកាលីហ្វ័រញ៉ានៅនៅ Florida អត់អេកាលីហ្វ័រញ៉ាបាទ Florida Florida បាតកម្មក្នុងអាហ្នឹង Jacksonville ហ្នឹងអាមុនហ្នឹងមុនអឺអាហ្នឹងគ្នាប្រហែលជា10នាក់ដល់ពេលទៅកាលីហ្វ័រញ៉ានេះមកម្នាក់បាទអេលោករត់រត់យើងនិយាយយើងនិយាយ Florida បន្តិចសិនបាទអា Florida ហ្នឹងពួក ISIS ធ្វើបាតកម្មហ្នឹងបាទ បិទមុខចិត្តបិទមុខចិត្តចឹងណាខ្ញុំក៏បានបិទមុខចិត្តហើយទុកតែភ្នែកចឹងហើយ អ្វីដែលសំខាន់ទៀតគេហៅថាធ្វើបដកម្មក្នុងលូយល់ពាក្យធ្វើបដកម្មក្នុងលូហ៎អត់មិនទេបដកម្មក្នុងលូគេបើកទ្វារចេញព្រឹបមកគេកាន់អានេះគេកាន់អាផ្លាកហ្នឹងអឺគេគេស្រែកព្រឹបព្រឹបព្រឹបហើយរត់ចូលលូវិញភ្លឹករត់បាត់អស់លីង បាទឥឡូវចម្លែកអឺហើយគេផ្សាយរូបថតផ្សាយវីដេអូឲ្យលុយសែនឲ្យបានលុយហើយអាអា fresh new អាគេហៅថាអាគេហៅថាអឺអឺព័ត៌មានធំសម្រាប់របស់ហ៊ុនសែនណាគឺចាប់ផ្ដើមចុះសັບផ្សាយខ្ញុំថាទេអាហ្នឹងវាល្ងងដល់ថ្នាក់ហ្នឹងណាខ្ញុំខ្ញុំអាយើងពេលហ្នឹងយើងនៅ នៅចាំមើលថាបាតកម្មឯណាវាមិនឃើញចាំមែនតើថ្ងៃនេះចាំមើលបាទប៉ុន្តែគេទទួលដំណឹងថាកន្លែងដែលយើងធ្វើសិក្ខាសាលា នឹងកន្លែងបាតកម្មប្រហែលជាជី4ម៉ោងបាទជី4ម៉ោងត្រើយមកខាងម្នាក់បាទហើយឥឡូវប្រហែលថ្ងៃមុនដែលលោក ប្រធានគាត់ទៅធ្វើបនផ្កាសាមគ្គីនៅកាលីហ្វ័រញ៉ាហ្នឹងមានគេធ្វើបាតកម្មមហាបាតកម្មមនុស្សម្នាក់ដល់អធិកអធមហើយឯងចង់ចង់ប្រាប់អាកន្លែងនេះមួយទៀតអាផ្លូវដាមុនដំពងគេមានមេខ្លោងគេទៅជួល ហាងដូណាត់គេនឹងធ្វើបាតកម្មបាទតែគេអត់ព្រមគេអត់ឲ្យដល់អត់ឲ្យ ទៅ ទៅអាសួនកុមារណាអាសួនកន្លែងគេក្មេងៗហាត់ប្រានក្មេងអីណាគេអត់ឲ្យទៅទៅទៅថតទៅលួចថតទេដល់អារបៀបដាក់អាដាក់អាស្អីគេហៅថាផ្ទាំងអាគេហៅថាបដានអីគេណាដាក់លាក់លាក់លាក់អញ្ចឹងទៅដល់នោះគេខ្វោកទៅមកគេគេមានគ្នាគេថតព្រោះថតអូស្រែកឡូឡាឡាហើយ បានតែមកខ្វាច់ហ្នឹងបាត់បាត់ឈឹងបាត់រត់អស់ព្រោះអ្នកនៅតំបន់ហ្នឹងអ្នកនៅតំបន់ហ្នឹងគេគេឲ្យព័ត៌មានមកថាអូនោះនោះបាតកម្មនៅនោះមហាបាតកម្មរបស់ក្រុមហ៊ុនសែននោះនៅនោះឆ្ងាយអាទៅជួលអាហាងដូណាត់គេប្រឹងបាតកម្មប៉ុន្តែម្ចាស់ហាងគេថាហេ no no no អត់បានទេអញ្ចឹងអ្នកឯងទៅរកកន្លែងណាថតបានថតហើយក៏បានទៅអាកន្លែងហ្នឹងទៅបាទអញ្ចឹងយើងមើលឃើញអំពី អិរិយាបថហើយនឹងទង្វើរបស់ហ៊ុនសែននិងប៉ុលពតដូចគ្នាអញ្ចឹងបាទប៉ុលពតណាបងប្អូនមុននឹងអឺគេហៅថាអង្គទូតគណៈប្រតិភូបរទេសទៅពលពតមិនដែលយកមនុស្សស្គមស្គមទៅទទួលទេយកមនុស្សស្អាតស្អំមានសាច់មានឈាមតលុកតលុនហើយតនុយស្អាតបាទទៅទទួលគណៈប្រតិភូគេអញ្ចឹងទៅបានគេវាមិនដឹងថាពលពតបង្អត់បាយវិជាប្រដ្ឋណាបងប្អូន អាហ្នឹងវាដូចគ្នាចឹងហើយទង្វើរបស់ហ៊ុនសែនក៏ដូចគ្នាចឹងបាទមកធ្វើអាបតកម្មអឺគេថាអាបតកម្ម7ពេកហ្នឹងបតកម្ម7ពេកផ្លែនមកក៏បាត់ឈឹងតម្រង់ហើយមួយទៀតបងប្អូនខ្ញុំមើលឃើញពីសន្ទុះបាតកម្មប្រឆាំងហ៊ុនសែននេះណាអឺខ្ញុំដែលខ្ញុំថាហ៊ុនសែន អាចច្រកបាវអឺ អង្គរៈរបស់គាត់ច្រកបាវដឹកហ៊ុនសែនទៅចូលរួមអង្គប្រជុំហើយទៅដល់អាហ្នឹងគឺបើកទ្វារហើយគេរុញទៅណាគឺវាមានហេតុផលវាបងប្អូនយើងក៏លេខមើលអំពីសន្ទុះពលរដ្ឋមិនមែនតែពលរដ្ឋខ្មែរបងប្អូនពលរដ្ឋភូមាហើយវាអាចឈានទៅដល់ពលរដ្ឋអ៊ុយក្រែនទៀតដោយសារអីព្រោះហ៊ុនសែនហ្នឹងពេលដែល អឺគេបោះឆ្នោតដកអឺរុស្ស៊ីចេញពីអឺកៅអីសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្រុមហ៊ុនសែននេះគេធ្វើគេធ្វើឲ្យពួកត្រឹមត្រូវថាត្រឹមត្រូវគេគេអត់បោះឆ្នោតទេគេហៅថាអនុពវិទ្យគេពេញចិត្តឬមិនពេញគេគេពេញចិត្តក៏គេមិនឆ្លើយថាពេញចិត្ត គេមិនពេញចិត្តគេគឺឆ្លើយមិនពេញចិត្តគេគេគោះចោលតែម្ដងគេអត់គេថាអនុពវិទ្យហ្នឹងមានន័យថាសិលឹកឆ្នោតហ្នឹងវាអត់បានការបាទអញ្ចឹងក៏ប៉ុន្តែអ្វីដែលសំខាន់នោះគេដឹងអំពីកាយរបស់ ជនបដិការគេថាអូពួកនេះវាគ្រប់ត្រូលតែគ្នាវាជនបដិការគ្នាវាអញ្ចឹងថ្ងៃនេះគេដាប់ហើយ ហ៊ុនសែនមកលើកនេះមិនមែនធម្មតាបងប្អូនដូចដេចគូលទេដូចដេចគូលគីមកដំជាញួរនៅនេះញួរបាទបាទមកដល់គេដាក់ពងពងពងលឹបហើយចាំមើលទៅវិញអួតអួតផ្ដាំសោអួតគេថាបានអូគេទៅវិញណាដូចស្វាបាទចាំមើលដែលហ៊ុនសែនមកហ្នឹងអាអាអាពអាគេថាទូរទស្សន៍ហ៊ុនសែន50ប៉ុសហ្នឹងចាំមើលគេចុះគេចុះផ្សាយគេអួត សម្ដេចគេបានមកជួបប្រធានាធិបតីសហរដ្ឋអាមេរិកដោយ ភិតរភាពស្អីស្អីចេះដែរក៏ប៉ុន្តែបងប្អូនជនជាតិចាំមើលដល់ថ្ងៃហ្នឹងហ៊ុនសែនអឺមកប្រជុំ មានភិតរភាពមានកិត្តិយសគេឈ្មោះចាំមើលថ្ងៃហ្នឹងដឹងហ៎បើហ៊ុនសែនមានគេឈ្មោះមានកិត្តិយសច្បាស់ជាហ៊ុនសែនមិនដើរចូលតាមលូទេ ច្បាស់ជាហ៊ុនសែនដើរតាមវាលមកជួបក្រុមបាតកោដែលទៅបាតកម្មអឺទៀមទារោគចិត្តតិធរជូនប្រទេសនីមួយៗហ្នឹងគឺច្បាស់ជាហ៊ុនសែនមកមកមកមកសួរមកនាំមកមកចង់បានអំពីទុកកង្វល់ពួកគាត់ហើយក៏ប៉ុន្តែបើសិនបើហ៊ុនសែនអត់មកទេបងប្អូនច្បាស់ហ៊ុនសែនអត់មានមុខមាត់អត់មានកិត្តិយសគេឈ្មោះទេ គឺមកនឹងគឺដោយសារតលទេបងប្អូន បាទហើយអ្វីដែលសំខាន់ណារឿងដែលសំខាន់ធំជាងគេ គឺការរំលាយប្រជាធិបតេយ្យនៅកម្ពុជានេះឯងការប្លន់ឆន្ទៈប្រជាពលរដ្ឋអឺពាក់កណ្ដាលនគរជាពិសេស គឺប្លន់ឆន្ទៈប្រជាពលរដ្ឋគឺគណៈបក្សសង្គ្រោះជាតិឯងអញ្ចឹងបងប្អូនចាំមើលថ្ងៃហ្នឹងបាទហើយអ្វីដែលសំខាន់ទៀតគណៈបក្សសង្គ្រោះជាតិធ្វើបាតកម្មហើយ ហើយនឹងធ្វើសេចក្តីថ្លែងការណ៍នៅអាកន្លែងបដកម្មនឹងទៀតបាទអានឹងយើងយើងចាំមើលទាំងអស់គ្នាបើសិនបើហ៊ុនសែនចិត្តសឿងហ៊ុនសែនជាមេដឹកនាំមានទំនួលខុសត្រូវច្បាស់ជាហ៊ុនសែនមកជួបក្រុមបាតកោមិនថាបាតកោកម្ពុជាមិនថាបាតកោភូមាទេគឺហ៊ុនសែនចេញមកក្នុងនាមជាប្រធានអាស៊ានក៏ប៉ុន្តែប្រសិន បើ ថ្ងៃនឹងអត់ឃើញមានវត្តមានហ៊ុនសែនអឺតកមកទេ ច្បាស់ហើយគឺអំបិលទេបងប្អូន ហើយទៅនេះណាមិនមែនទៅសូត្រកំណាបឲ្យចូលបៃដិនស្ដាប់ទេបាទពួកកំណាបហ៊ុនសែនគេស្ដាប់ជ្រិញហើយគេស្ដាប់ជ្រិញហើយគេស្ដាប់ច្រើនឆ្នាំហើយវាគេហៅថាអឺអឺការសូត្រនឹងវាដដែលដដែលដដែលដដែលវាអត់មានអឺគេហៅថាអាអាតន័យផ្សេងអាខ្លឹមសារផ្សេងអាអាអាអា អាការសូត្រនឹងផ្សេងអាខ្លឹមសារនឹងវាអត់មានបាទមានន័យថាម៉េចមានន័យថាអូកម្ពុជាមានការអភិវឌ្ឍខ្លាំងណាស់គោរពសិទ្ធិមនុស្សគោរពលទ្ធិប្រជាធិបតេយ្យក៏ប៉ុន្តែតែប្លន់គណៈបកសង្គ្រោះជាតិវាវាវាវាខុសវាប្រះចាកបាទវាប្រះចាកអំពីអាទ្រឹស្ដីដែលខ្លួនសូត្រនេះគេដឹងឥឡូវនេះគេដឹងហើយដូចពលពតចឹងកាលពីមុនសូត្រទៅគេស្ដាប់អូអន្តរជាតិបាក់ស្រុកជាតិស្ដាប់ខ្លោបចឹងហ្នឹងក៏ប៉ុន្តែក្រោយមកទៀត ទោះបីជាពលពតសោតធေါ်ស្អីក៏អត់ត្រូវដែរបាទស្អូតធေါ်ស្អីក៏ត្រូវដួលក្រែងតែម្ដងហ៊ុនសែនអញ្ចឹង ហើយការការមកប្រជុំរបស់ហ៊ុនសែនលើកនេះខ្ញុំថា ជាលើកចុងក្រោយរបស់ហ៊ុនសែនណាតែពូអកាសហើយអកាសហើយទី1ដែលខ្ញុំថាអកាសហ៊ុនសែនចាស់ហើយបាទហ៊ុនសែនចាស់មួយហ៊ុនសែនចាស់ទី2នយោបាយហ៊ុនសែនគឺឈ្មោះរបស់ហ៊ុនសែនត្រូវបានងាប់បាត់ហើយ ងាប់អត់រាល់ថ្ងៃនេះហ៊ុនសែនមានអំណាចរាល់ថ្ងៃនេះមិនមែនដោយសារពលរដ្ឋស្រឡាញ់ទេមិនពលរដ្ឋពេញចិត្តទេពលរដ្ឋគេស្អប់ក៏ប៉ុន្តែហ៊ុនសែនយកកំភ្លើងទៅភ្ជង់ដណ្ដើមអំណាចហ្នឹងបាទយកមកកាន់ឲ្យធ្វើខ្លួនឯងត្រឹមត្រូវឲ្យអួតថាអូមានតែស្ដាច់ឯខ្លាំងកាន់អំណាច40ឆ្នាំជាងតាកាពិតដើរប្លន់គេហ្នឹងពួកចោដើរប្លន់គេអញ្ចឹងហើយមានកិត្តិយស មានកិច្ចការណភាពមកពីណាបងប្អូនវាអត់មានដែលគេសរសើរថាអូលោកចៅខ្លាំងណាបាទអឺលោកចៅនោះខ្លាំងណាអឺប្លន់អឺអ្នកស្រុកអ្នកភូមិអឺឡើងរៀបហ្មងលោកចៅអូលោកចៅខ្លាំងណាដុំដុំមេដៃទៅបំពាក់លោកចៅមានទេបងប្អូនមានទេបាទអត់មានទេបាទទោះបីជាតាំងខ្លួនថាអូចៅចិត្តជាជួយអ្នក វាប្លន់អ្នកមានជួយអ្នកក្រក៏ប៉ុន្តែគេឈ្មោះវានៅតែចោលតែទេវាអត់ទេ បាទអាហ្នឹងហ៎បងប្អូនហើយយើងក៏លេខទៅមើលរឿងហ៊ុនសែនដែលតាំងខ្លួនទៅ40ឆ្នាំកាន់អំណាចណាក្នុងអំណាច40ឆ្នាំតើខ្លាំងប៉ុណ្ណាខ្ញុំថាខ្លាំងស្អីគេហើយយកអឺអឺយកកភ្លើងទៅភ្ជុងយកអំណាចគេហ្នឹងខ្លាំងស្អីបាទដើរប្លន់គេហ្នឹងអឺបាទ មានដោយសារដើរប្លន់គេហ្នឹងតើបានប្រយោជន៍ស្អីមាន មានគេឈ្មោះមកតាណាអ្នកដែលមានគេឈ្មោះកិត្តិយសដែលមានដល់ត្រឹមត្រូវយុទ្ធធរគឺគេខំប្រឹងរកស៊ីគេខំប្រឹងអឺគេហៅថាបកបង្កើតដោយខ្លួនគេអានោះទៅវាមានប្រយោជន៍បាទក៏ប៉ុន្តែហ៊ុនសែនមានប្រយោជន៍មកប៉ុណ្ណាដើរយកកំភ្លើងទៅដើរភ្ជុងគេប្លន់យកអំណាចគេហ្នឹងបាទសួរថាមាន មាន មានគេឈ្មោះមកតាណា ទោះបីជាពេលនេះហ៊ុនសែនមានអំណាចក្នុងដៃដោយការប្លន់គេក៏ដោយក៏ប៉ុន្តែ នៅពេលដែលហ៊ុនសែនអស់អំណាចទៅបងប្អូនគេឈ្មោះកិត្តិយសហ៊ុនសែនមិនទន់អស់អំណាចផងអន្តរជាតិគេគេល្បីរន្ទឺរឿងហ៊ុនសែនលោបសិទ្ធិមនុស្សហើយនឹងប្លន់អំណាចបាត់ទៅហើយហ្នឹងស្អីកិត្តិយសស្អីគេឈ្មោះលើឆាកអន្តរជាតិបាត់ទៅហើយបាទអាហ្នឹងបងប្អូនហើយយើងសង្ឃឹមថាថ្ងៃហ្នឹង បងប្អូនជនជាតិខ្មែរដែលរស់នៅឯនីសមុទ្រនេះជាពិសេសគឺនៅសហរដ្ឋអាមេរិកចូលរួមមហាបដកម្មឲ្យបានច្រើនដើម្បីជាតិដើម្បីមាតុភូមិរបស់យើង បើយើងបណ្ដេតបណ្ដោយឲ្យហ៊ុនសែន ដឹកនាំឲ្យហ៊ុនសែនរំលោភសិទ្ធិមនុស្សតាមអំពើចិត្តទៀតច្បាស់ណាស់បងប្អូនកូនចៅខ្មែរយើង ជាពិសេសគឺ ទឹកដីកម្ពុជារបស់យើងនឹងបាត់បង់ហើយដោយសារអីដោយសារយើងខ្លួនឯងហ្នឹងបានបោះបង់ជាតិរបស់ខ្លួនឯងចោលហើយបានបំភ្លេចជាតិរបស់ខ្លួនឯងចោលអាហ្នឹងហើយដែលមានគេមកថែរក្សាចំនួនបាទអាហ្នឹងយើងសង្ឃឹមថាថ្ងៃនេះបងប្អូនជនជាតិចូលរួមមកបានច្រើនណាស់បាទអឺលោករិនរតសំលោករិនរតម្ដងហើយខ្ញុំមកមើលសំណួរបងប្អូនប្រិយមិត្តថាតើមានបងប្អូនប្រិយមិត្តណាគាត់ អឺនេះមើល comment បងប្អូនបាទបាទថ្ងៃលោកបងប្អូនគាត់មានមតិយោបល់អីយើងបាទជជែកលេងមួយគាត់បាទត្រូវហើយបងប្អូនអឺគេឈ្មោះហ៊ុនសានហ្នឹងគឺអឺក៏គេឈ្មោះចោលទេបាទដើរប្លន់តាគេហើយអឺបានរបស់បានមកពីការប្លន់គេហ្នឹងវាមិនដែលល្អមិនដែលក្អូបទេបាទបាទ បាទត្រូវហើយបងប្អូនអាអឺជានីហេងនឹងគាត់ថាខ្ញុំកំថាឡើយនិយាយសម្បីតែក្អកក៏មិនបាន ដែរបាទតាំងការពិតទៅហើយយើងអារឿងនិយាយមិនបានក៏យើងត្រូវតែនិយាយដែរបងប្អូន ទោះបីជាហ៊ុនសែន ធ្វើទុកបុកម្នេញយ៉ាងណាក៏ដោយយើងត្រូវតែប្រើសិទ្ធិរបស់យើង ក្នុង នាមជាម្ចាស់ប្រទេសបាទពួកប្រទេសកម្ពុជាមិនមែនកម្មសិទ្ធិរបស់ហ៊ុនសែនទេបាទ ប្រទេសកម្ពុជា គឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូបបាទដូចខ្ញុំអញ្ចឹងខ្ញុំក៏មានចំណែកមួយនៅក្នុងអឺនៅក្នុងការចូលរួមការថែរក្សាការពារប្រទេសកម្ពុជាដែរដោយសារអីព្រោះខ្ញុំជាពលរដ្ឋខ្មែរខ្ញុំជាកូនខ្មែរខ្ញុំមានចំណែករបស់ខ្ញុំនៅក្នុងនោះបាទទោះបីជាហ៊ុនសែនថាអីឯងមកមកតវ៉ាស្អីឯងមកនិយាយស្អីឯងអាហ្នឹងផ្ទះរបស់ខ្ញុំ អានឹងជាឪពុកម្ដាយរបស់ខ្ញុំខ្ញុំត្រូវតែការពារខ្ញុំត្រូវតែទៀមទាមិនមែនជារបស់ហ៊ុនសែនទេបងប្អូនគឺរបស់យើងទាំងអស់គ្នាប៉ុន្តែឥឡូវនេះគ្រួសារហ៊ុនសែនគេចាត់ទុកប្រទេសកម្ពុជានឹងជាទ្រព្យរបស់គេគេចាត់ទុកជាទ្រព្យរបស់គេ បាទគេមិនចាត់ទុកប្រទេសកម្ពុជានឹងជារបស់ប្រជាពលរដ្ឋខ្មែរទាំងមូលទេគេចាត់ទុកប្រទេសកម្ពុជានឹងជាទ្រព្យរបស់គេជា អឺកាយថាជាមរតកជានិយាយទៅប្រៀបបានដូចជាផ្ទះគេមួយយើងគេថារបស់គេដាច់មកបើក្រោយពីគេអស់អំណាចទៅគេឲ្យកូនគេក្រោយពីកូនគេអស់អំណាចទៅគេឲ្យចៅគេគេចែកគ្នាចឹងតែ បងប្អូនมันអាចធ្វើចឹងបានទេគឺយើងត្រូវតែចូលរួមទៀមទាទាំងអស់គ្នាព្រោះប្រទេសកម្ពុជាមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ទេ គឺជារបស់រួមរបស់ពលរដ្ឋកម្ពុជាទាំងអស់បាទបាទបាទអរគុណបងប្អូនជនជាតិដូចជាមិនឃើញមានបងប្អូន ជនជាតិណាផ្ញើសំណួរមកទេបាទបាទដូចជាមិនទាន់ឃើញមានបងប្អូន ប្រិយមិត្តណាផ្ញើសំណួរមកទេបាទបាទអរគុណបងប្អូនជនជាតិដូចជាមិនទាន់ឃើញមានប្រិយមិត្តណាផ្ញើមកទេក៏ប៉ុន្តែឥឡូវពេលវេលាយើងក៏ខែកមែនទែនម៉ោង11យប់ហើយបាទ ហើយម៉ោងក៏ជ្រៅហើយអរគុណបងប្អូនជនជាតិដែលដោយសារពេលវេលា យើងក៏ខាយមែនទែនហើយថ្ងៃនេះយើងក៏មកសំណេះសំណាលបងប្អូន ជាពិសេសគឺមកប្រាប់រំលឹក បងប្អូនជនជាតិកុំឲ្យភ្លេចថាថ្ងៃទី12អឺខែ5ត្រូវនឹងឧសភាហ្នឹងគឺយើងទៅ ចូលរួមមហាបដកម្មនៅ Washington DC ទាំងអស់គ្នាដើម្បីទៀមទា ស្វែងរកយុទ្ធធរជូនប្រទេសកម្ពុជារបស់យើងឲ្យហ៊ុនសែនហ្នឹងខ្ជាក់ប្រជាតបតៃជូនប្រជាពលរដ្ឋហើយក៏រုပ်សិទ្ធិមនុស្សនៅកម្ពុជា មិនឲ្យហ៊ុនសែននឹងធ្វើអ្វីតាមអំពើចិត្តដូចពីកន្លងមកហ៊ុនសែនចង់វាយអាណាចង់ចាប់អាណាដាក់គុកក៏បានអាហ្នឹងគឺអត់បានទេអញ្ចឹងយើងត្រូវតែចូលរួមទីមទាទាំងអស់គ្នាដើម្បីផលប្រយោជន៍ជាតិរបស់យើងមិនដើម្បីខ្ញុំមិនដើម្បីរិនរត់មិនដើម្បីលោកប្រធានសំស៊ីទេ គឺដើម្បីប្រទេសកម្ពុជារបស់យើងទាំងអស់គ្នាដើម្បី ផលប្រយោជន៍ប្រជាពលរដ្ឋយើងទាំងមូលបាទអរគុណឥឡូវនេះសារពេលវេលាយើងក៏ខើចមែនទែនឥឡូវសូមឲ្យលោករិនរតមានអីផ្ដាំផ្សាយបងប្អូន ប្រជាពលរដ្ឋរបស់យើងចុងក្រោយបាទបាទអរគុណជាចុងក្រោយខ្ញុំបាទរិនរតជាឱកាសពេលនេះខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសសូមត្រៀមខ្លួនទាំងអស់គ្នាដើម្បីសម្រេច ជោគវាសនាអនាគតរបស់យើង តាមរយៈសัญลักษณ์ឆ្នោតរបស់យើង នៅថ្ងៃទី5ខែ6ជាមួយនឹងគណៈបកភ្លឹងទៀនព្រោះអីខ្ញុំមើលឃើញថាមាន តែគណៈបកភ្លឹងទៀនទេដែលជាស្ពានអាចទៅសង្គ្រោះជាតិយើងបាន ព្រោះអីដោយសារតែគណៈបកសង្គ្រោះជាតិត្រូវបានរបបអាយ៉ងតឡាការលោកអ៊ុនសែនរំលាយ ហើយពួកខ្ញុំត្រូវបានរបបតឡកអាយ៉ងរបស់លោកហ៊ុនសែនរំលាយនិងចោទពួកខ្ញុំថា ជាជនក្បត់ជាតិចង់ផ្ដួលរំលំរដ្ឋាភិបាលអីចឹងហើយมันអាចទៅចូលរួមឈរឈ្មោះมันអាចទៅចូលរួមប្រកួត ប្រជែងបាន ក្នុងឆ្នាំ2022នៅប្រហែលខែខាងមុខនេះទេអញ្ចឹងក្នុងនាមខ្ញុំជាសមាជិករបស់គណៈបកសង្គ្រោះជាតិខ្ញុំ មានសិទ្ធិគ្រប់គ្រងគណៈបកភ្លើងទៀនខ្ញុំសុខ្ញុំមានសិទ្ធិអំពាវនាវឲ្យប្រជាប្រដ្ឋទៅចូលរួមបោះឆ្នោតឲ្យគណៈបកភ្លើងទៀនដោយសារតែខ្ញុំឃើញថាគណៈបកភ្លើងទៀនគឺជាគណៈបកមួយដែលមានឆន្ទៈមេនសិកាទឹះដៅដូចនឹងគណៈបកសង្គមជាតិអញ្ចឹងចឹងហើយបានខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាជឿទុកចិត្ត លើគណៈបកភ្លើងទៀនជឿទុកចិត្តលើគណៈបកភ្លើងទៀនដោយជឿទុកចិត្តលើសង្គ្រោះជាតិហើយសង្គ្រោះជាតិគឺនៅក្រៅប្រទេសដោយពួកខ្ញុំគឺអត់អាចទៅចូលរួមបោះឆ្នោតបានទេអញ្ចឹងបានសូមឲ្យពីវនីវទៅដល់បងប្អូនសូមឲ្យបោះឆ្នោតឲ្យភ្លើងទៀនទាំងអស់គ្នាដើម្បីសម្រេច ជោគវាសនាអនាគតកូនចៅយើងទាំងអស់គ្នាបាទសូមអរគុណបាទអរគុណហើយលោករនរតហើយអរគុណបងប្អូនជនជាតិហើយសូមឆ្លើយទៅអ៊ីសា inter interpress គាត់សួរថាចូលរួមថ្ងៃណា បាទនៅថ្ងៃទី12ខែឧសភាឆ្នាំ2022ខាងមុខនេះបាទគឺមើលសល់តែមិនដល់20ថ្ងៃទេបាទបាទហើយនៅ Washington DC បាទ ហើយសង្ឃឹមថាបងប្អូនជនជាតិចូលរួមទាំងអស់គ្នាហើយអ៊ីសា Interpress សង្ឃឹមថាគាត់ទៅចូលរួមមកដែរបាទហើយជាចុងក្រោយ ខ្ញុំប្រកាសណាខ្ញុំបាទអឺគ្មានអ្វីច្រើនទេ មានតែការផ្ដាំសាសួរសុខទុក្ខបងប្អូន ជនជាតិដែលជាពិសេសគឺសូមឲ្យបងប្អូនជនជាតិធ្វើដំណើរទៅបោះឆ្នោតជូនគណៈបកភ្លើងទៀននៅថ្ងៃទី5ខែ6ឆ្នាំ2022ខាងមុខនេះ ពោះចិត្តដល់ហើយនៅសល់តែប្រហែលខែទេទេហើយយើងសង្ឃឹមថាបងប្អូនជនជាតិប្រើសិទ្ធិរបស់ខ្លួនដើម្បីសម្រេចជោគវាសនារបស់ខ្លួនឯងនិងវាសនាកូនចៅយើង និងវាសនាអនាគតប្រទេសជាតិរបស់យើងដោយខ្លួនយើងបាទហើយជាចុងក្រោយខ្ញុំប្រកាសថាខ្ញុំបាទសូមខន្តីអភ័យទោសរាល់កំហុសគូឆ្គងរបស់យើងខ្ញុំទាំងអស់គ្នាមិនបានបកស្រាយឬមួយក៏មិនបានឆ្លើយសំណួរបងប្អូនប្រិមិត្តបានគ្រប់ជ្រុងជ្រោយយ៉ាងណានោះសូមបងប្អូនប្រិមិត្តខន្តីអភ័យទោស ហើយយើងខ្ញុំទាំងអស់គ្នាសូមជូនពរនិងប្រសិទ្ធពរជ័យសិរីមង្គលបរិសុខចូលមានដល់ពុកម៉ែបងប្អូនជនជាតិជួបប្រទេសតែពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសក្កពលៈនិងមានសុភមង្គលនៅក្នុងក្រុមគ្រួសារគ្រប់គ្រប់គ្នាយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមជម្រាបលាបាទ